ណួរជាបន្តញែមវឌ្ឍនាខ្ញុំកណាក្រាត់ផ្សាយសង្គមអីសពគ្រប់មកសូមអង្គចាស់គ្រូជួយបញ្យលអំពីរតនសោតឲ្យខ្ញុំកណាបានយល់ឲ្យបានច្បាស់ផងព្រោះពេលដែលខ្ញុំនិយាយសន្តានាព្រះពុទ្ធនិងប្រពៃណីអបិយជំនឿមួយចំនួនរបស់ខ្មែរជាមួយយាយតារបស់ខ្ញុំ ហើយខ្ញុំពន្យល់អំពីការស្រោចទឹករំដោះគ្រោះលើករាសីថាជា អំពើ ប្រះចាកអំពីពុទ្ធអវាទគាត់តែងតែលើកយកចំណុចរតនសូត្រមកបង្ហាញខ្ញុំថាកាលសម័យព្រះគេពេលគេជួបគ្រោះទុរភិក្សប្រពុតក៏ទៅរំដោះគ្រោះឲ្យដែនដីពួកគេដែរហើយម្យ៉ាងទៀតចំពោះព្រះសង្ឃសាច់ទឹកបាចទៅលើបរិស័ទតើ ត្រូវឬទេគុណម្ចាស់នឹងហើយអឺតាមស្ដាប់សម្ដី របស់អ្នកសួរគឺអ្នកសួរមិនឆ្ងល់ទេប៉ុន្តែលំបាកនិយាយជាមួយនឹងចាស់ចាស់ដែលគាត់ធ្លាប់មានជំនឿចឹងមកយើងអាងនាំឲ្យ ខូចប្រកិតនាមរបស់ពុទ្ធយើងអាងមិនត្រូវអន់ព្រះអង្គហ្មងណា ឥឡូវថាអាងអញ្ចឹងប៉ុន្តែយើងយើងយកទៅពិភាក្សាមិនឥឡូវឧទាហរណ៍វិបត្តិពិភពលោក គេកំពុងអឺកំពុងតែជួបរឿង pandemic ណា pandemic ហ្នឹងគឺโรគរាតត្បាត គឺ coronavirus ហ្នឹងឥឡូវវាជាវិបត្តិពិភពលោក វាមិនមែនរឿងវិបត្តិតូចតាចទេហើយឆ្នាំមុននោះនៅ ណាមុនឯងមិនខែមុននៅភូមិមេលោកយកទឹកទៅសាចពីលើក៏ទំរុយទៀតក៏លើអេលីកូមកទៀតបានបានខែមកឆ្លងកាន់តែខ្លាំងយើងយកប្រពន្ធមកអាងប៉ុន្តែយើងអាង មិនត្រូវ អន់ព្រះអង្គណាដូចដូចខ្លាខ្មុំអឺស្រឡាញ់ម្ចាស់អញ្ចឹងនៅដូចលើកណាស់អញ្ចឹងណាប៉ុន្តែតាមពិតនោះ ដឹងដឹងរឿងខ្លាឃុំស្រឡាញ់ម្ចាស់អាមិនបានស្រឡាញ់សួរតែខ្លាឃុំហ្នឹងវាមានចិត្តស្អប់ម្ចាស់ហ្នឹងទេរឿងខ្លាឃុំស្រឡាញ់ម្ចាស់អាធ្លាប់អានរឿងនិទានម្ចាស់ដេកឯខ្លាឃុំអង្គុយរកបក់រុយការពារម្ចាស់ណាហ្នឹងហើយដល់ពេលខ្លាឃុំហ្នឹងវាបក់រុយវាខឹងរុយវាមានខឹងម្ចាស់អីវាវាការពារម្ចាស់វាណា ដល់ការពារម្ចាស់ខឹងរុយយកដុំថ្មគប់រុយរុយវាជាអារម្មណ៍ចំោះម្ចាស់ដល់រុយវាហើផុតទៅបែកចំោះម្ចាស់អានឹងឯស្រឡាញ់ដោយលងង លើកពពុតមកអាងប៉ុន្តែយកមកធ្វើអំពើលងងណាអត់មានកំពុងលើកតម្កើងព្រះសម្មាសម្ពុទ្ធទេកំពុងអន់ព្រះអង្គហ្នឹងមកព្រះអង្គបរិស័ទយើងនឹងមានរឿងព្រះអង្គសាស្តារបស់ខ្លួនឯងច្រើនណាស់ទាំងបរិស័ទរបស់ ពុទ្ធទាំងបរិស័ទរបស់យេស៊ូអីចឹងបង្អន់សាស្តារបស់ខ្លួនឯងដោយមិនដឹងខ្លួនដោយអំពើល្ងងរបស់ខ្លួនឯងដូចអឺអូនស្រីថ្មនិយាយថាអ្នកណាមួយបរិស័ទរបស់យេស៊ូចឹងខ្មែរយើងទេប៉ុន្តែគាត់គាត់គាត់ជាអ្នកអឺជឿយេស៊ូខ្លាំងមែនតើហើយនិយាយទៅអានឹងវាមែនតើរឿងមែនតើលើពីគាត់ បណ្ណាប៉ុណ្ណឹងលើខ្វះអីជាស្រីម្ចាស់សម័យខ្លួនដឹងលើកពីញោមស្រីអាត្មាឈឺបែកចិត្តចុះអញ្ចឹងគាត់ក៏ថាញោមម្ដាយអាត្មាហ្នឹងម្ដាយអាត្មាហ្នឹងញោមស្រីហ្នឹងតាមពិតជាកូនចៅរបស់យេស៊ូវទេប៉ុន្តែដោយសារមិនគោរពព្រះយេស៊ូវបានយេស៊ូវខ្ញាល់ហើយដាក់តន្តកម្មឲ្យឈឺបើសិនជាទៅគោរពព្រះយេស៊ូវវិញ ព្រះយេស៊ូវនឹងជួយប្រោសលែងឲ្យឈឺឈឺហ្នឹងមកពីអីមកពីអត់ជឿព្រះយេស៊ូវព្រោះជាកូនរបស់យេស៊ូវអាកំពុងនិយាយនេះអាអត់អត់មានទៅបន្ទោសយេស៊ូវទេណាអាថានឹងកូនល្ងងរបស់យេស៊ូវប៉ុណ្ណោះនិយាយចង់ប្រម៉ូតចង់ប្រម៉ូតចង់បំភ័យគេឲ្យគេទៅគោរពព្រះយេស៊ូវអានឹងប្រម៉ូតបានចំពោះមនុស្សល្ងងទេ មនុស្សចេះគិតបន្តិចគេនឹងគិតឃើញថាអ្នកឯងកំពុងតែបង្អន់សាស្តារបស់អ្នកឯងទេព្រោះសាស្តារបស់អ្នកឯងនឹងវា អន់ជាងចិត្តមនុស្សទៅទៀត បើសិនជាវាអញ្ចឹងមែននោះអន់ជាងមនុស្សដែលគេបង្កើតលទ្ធិប្រជាធិបតេយ្យទៅទៀតអន់ជាងសណ្ដានមនុស្សល្អដែលថាគេជួយមិនចង់បានផលទៅទៀតតែពុទ្ធបរិញ្ញាងាយងាយណារតនបុគ្គលដែលជួយគេហើយ ជារតនបុគ្គលដ៏ល្អបំផុតនឹងគឺមិនសង្ឃឹមការតបស្នងសូម្បីតែពាក្យអរគុណក៏មិនចង់បានមនុស្សល្អមែនទេនៅក្នុងអីចាំបើជួយគេហើយគេគ្រាន់តែមិនគោរពដាក់ទំនាយដាក់តនកម្មឲ្យគេវិនិច្ឆ័យឲ្យគេឈឺបើមកគោរពអញបានជួយអាហ្នឹងវាមនុស្សអន់ជាងមនុស្សមានកលេសទៅទៀតណាយេស៊ូហ្នឹងណាប៉ុន្តែស្ដាប់ថ្មឲ្យតន់ថ្មអត់មានកំពុងតែបង្អាប់យេស៊ូទេថ្មគ្រាន់តែថា វាជាពាក្យរបស់កូនល្ងងមួយរបស់យេស៊ូប៉ុណ្ណោះទេណាវិលមករោប ពុទ្ធសាសនាយើងវិញឲ្យតែធ្វើលើកអីអាងពពុទ្ធដែរហ្នឹងមិនមែនកំពុងលើកពពុទ្ធទេកំពុងទាញ credit ព្រះអង្គបញ្ចុះហ្មងថាព្រះអង្គអីក៏យ៉ាប់អីយ៉ាប់យ៉ាងនេះណោះយើងគិតថាបើសោតរតនៈសោតហ្នឹងវាជារោគគាព្យាធិអីអញ្ចឹងមែននោះអីចុះគេងាប់រាប់លានអ្នកឯងនៅធ្វើអីនោះហេគេធ្វើតាហ៎ហើយបើធ្វើហើយវាមិនជាផងអាហ្នឹងវាមិនមានគ្រឿងកុហកបោកប្រាស់ទេអីគ្រឿងកុហកទាំងពុទ្ធហ្នឹងក៏កុហកគេដែរឃើញទេ ព្រះអង្គធ្វើជារឿងមួយពិសេសរបស់ព្រះអង្គយើងមើលផងថាអ្នកទៅធ្វើនឹងបុគ្គលបែបម៉េចហើយប្រពរឿងអីហើយគឺធ្វើយ៉ាងម៉េចហើយបុគ្គលអ្នកធ្វើនឹងជាបុគ្គលបែបណាអរិយបុគ្គលហើយឯងនឹងកលេសញុកជាធ្វើតាមព្រះធ្វើតាមព្រះធ្វើតាមស្អីបើកលេសញុកហ្នឹងហ៎មួយយ៉ាងទៀតយើងមើលរឿងហ្នឹងឲ្យវាច្បាស់ទៅមើលយកមកធ្វើដូចយើងអញ្ចឹងទេមកសោតឲ្យគ្នាអញ្ចឹងទេ ថាអត់ទេ អត់ទេពពុទ្ធមុននឹងធ្វើអីព្រះអង្គប្រមើលមើលសិនតើហេតុនឹងវានឹងទៅជាយ៉ាងណាបើសិនជាវាពិតថារតនសោតនឹងវាកំចាត់រោគគេព្យាធិមានចុះអារោគប្រមាណដងទៀតព្រះអង្គធ្វើហេតុខ្លះវាហេតុផ្សេងគ្នាវាមានហេតុផ្សេងគ្នារោគដែលកើតនៅវេសាល័យវាកើតពីទុរភិក្សហើយវាកើតពីអមនុស្សហ្នឹងហេតុនៃរោគហ្នឹងវាផ្សេងគ្នាអឺ ហើយរតនៈសោតនឹងយើងមើលសេចក្តីនឹងមើលមានទៅសោតឲ្យមនុស្សឯណា មានទៅស្វាតឈីឲ្យមនុស្សឯណារោគនឹងវាកាន់តែរាតត្បាតទៅដោយសារអីដោយសារពួកអមនុស្សនោះវាកាន់តែធ្វើយាយីចឹងនៅក្នុងរតនៈសោតហ្នឹងអត់មានសោតកំចាត់មេរោគទេ ស្ដាប់ឲ្យតន់ដោយសារពួកអមនុស្សវាចូលមកធ្វើឲ្យការវឹកវរហ្នឹងកាន់តែខ្លាំងវា បុស៊ីសាកសពមនុស្សដែលស្លាប់ច្រើននោះណា អញ្ចឹងអត្ថន័យនៃរតនសូត្រទាំងអស់ឃើញទេយានីថភូតានិសមាកតានិភូមានិវាយានិវអន្តលិខេពួកភូតឯណា ជាទេវតាស្ថិតនៅលើផែនដីក្តីពួកភូតឯណាជាទេវតាស្ថិតនៅលើអាកាសក្តី គឺជាសោតមួយ ដែល ទៅនិយាយបញ្យលពួកអមនុស្សដែលវាមកយាយីមនុស្សនោះអញ្ចឹងបានអាត្មា ប្រឆាំងតាំងពីដំបូងម៉េចរឿងរតនៈសូត្រទៅកម្ចាត់កូវីដអាត្មាគ្មានតែគ្រប់គ្រងអីតិចទេកូវីដឯណាអមនុស្សបកើតអត់ទេកូវីដវាមានប្រភពរបស់វាច្បាស់ណាស់មកពីចិនអីអីចឹងដំបូងឡើយគេណាវាជាប្រភេទ virus អី virus វាមានមតិជាអីវាវាចេះស្ដាប់អីវាហ្នឹងហើយហើយការដោះស្រាយបញ្ហាពពុទ្ធកើតបញ្ហានៅតណែព្រះអង្គទៅដោះស្រាយនៅក្នុង មិនមែនអង្គុយសោតបែបន់ពីចងាយទេគេណាមិនមែនអង្គុយសោតបែបន់ពីចងាយទេ ហើយទៅស្ដាប់ឲ្យយល់រតនសោតនឹងមានន័យមិនខ្លះគឺពពុទ្ធឲ្យសោតនឹងឲ្យព្រះអានន្តយកទៅបយលពួកអមនុស្សនឹងដែលវាយាយីមនុស្សវាស្ដាប់ឲ្យវាខ្មាស់វាអៀនអៀនមិនបានខ្មាស់វាអៀន មនុស្សទាំងឡាយគេតែងគោរពគេតែងបូជាបរតនត្រ័យយ៉ាងនេះមួយយ៉ាងនេះមួយយ៉ាងនេះមួយគេធ្វើសេចក្តីល្អយ៉ាងនេះមួយយ៉ាងនេះមួយយ៉ាងនេះមួយពួកអមនុស្សនឹងវា feel guilty វា feel វា feel អត់ល្អវាថាគេនាំគ្នាធ្វើសេចក្តីល្អគេមានតែជួយគ្នាឯងមកបៀតបៀនមនុស្សដល់ចឹងវាខ្មាស់វាអៀនវារត់ផាសកញ្ញាបាត់អស់ទៅឃើញទេរឿងនោះវាចឹងវាមានរឿងពិសេសហើយដោយអាស្រ័យព្រះសម្មាសម្ពុទ្ធព្រះអង្គមានញាណពិសេស ដែលដឹងរឿងហ្នឹងហើយយើងយករឿងហ្នឹងមក apply រឿងគ្រប់រឿងមិនបានវាមានហេតុរបស់វាអញ្ចឹងណាដោយអំណាចឈានរបស់ព្រះអង្គទៀតបានអាទឹកដែលដែលព្រះអនន្តលោកលោកលោះទៅលើកំពែងជញ្ជាំងហ្នឹងវាคล้ายទៅជាជាជាជាទឹកភ្លៀងគួចឡើងទៅឲ្យដល់អាកាសបំលែងទៅជាទឹកភ្លៀងដោយមរាច់រិទ្ធរបស់ព្រះពុទ្ធតាហើយយើងនៅពីណា ទៅប្រើរិទ្ធឲ្យទឹកហ្នឹងคล้ายជាទឹកភ្លៀងកើតវាអត់កើតទេ ហើយឥឡូវឧទាហរណ៍ថាតាមរយៈ Buddhism ទៅដោះស្រាយមិនជាមួយ COVID អេយករតនៈសូត្រមកសូត្រខ្មាស់គេងាប់ហើយអាត្មាបានតែមួយយើងអ្នកអត់ដឹងអីទាំងអស់គ្នានឹងជាធ្វើទៅជាធ្វើទៅអើបានធ្វើដែរព្រោះមករយៈហ្នឹងសាសនាណាក៏ធ្វើអញ្ចឹងដែរបួងសួងសូត្របួងសួង pray ទាំងអស់តែគ្នាអញ្ចឹងទៅណាកណ្ណបង្ហាញភាពឆោតល្ងងចំពោះពិភពលោកប៉ុណ្ណោះទេអារឿង បួងសួងរឿងព្រេហ្នឹងបានបន្តិចខណៈសំដែងថាយើងយកចិត្តទុកដាក់បន្តិចប៉ុណ្ណឹងឯងប៉ុន្តែវា មិនមែនជារឿងដោះស្រាយបញ្ហាទេហើយនេះស្មានមិននិយាយតែក្នុងពុទ្ធសាសនាទេគ្រប់សាសនាទាំងអស់គេព្រេងអស់ហ្នឹងតែមានពាក់ព័ន្ធរឿងព្រះរឿងព្រំរឿងប្រែតអីអានេះ virus តើទៅវាកើតកើតហើយបើយើងនិយាយពីអ្នកគ្រប់យេស៊ូវិញនៅអូស្ត្រាលីអីហ្នឹងយកទី1ហើយហើយ បញ្ហាកើតតែពេលចូលឆ្នាំយេស៊ូនឹងផងច្រើនឆ្នាំទៅមិញឆេះព្រៃហ្នឹងហើយថាវាជាបញ្ហារបស់មនុស្សវាអត់បញ្ហារបស់ព្រះទេប៉ុន្តែបញ្ហារបស់ព្រះហ្នឹងគឺកើតពីមនុស្សរឿងទៅសោតរតនៈសោតបែបបនពពុទ្ធឲ្យជួយហ្នឹងក៏មិនមែនរឿងរបស់ពពុទ្ធដែរវាជារឿងរបស់មនុស្សតឯងតឯងហ្នឹងវាស្មើគ្នានឹងឃើញមហូបក្នុងទូរទស្សន៍អង្គុយលេប ទឹកមាត់តឯងវាគ្មានបានឆ្អែតតអីទេវាអត់មានបានអីទាំងអស់ អត់មានបានអីព្រះនៅឋានសួគ៌ក៏នៅតែឋានសួគ៌អញ្ចឹងទៅមានខ្វល់អីមួយយើងអត់ហ្នឹងសរុបមកវិញរឿងដែលយើងលើករឿងអីអាងពពុតពពុតក៏ធ្វើអញ្ចឹងដែរស្មានថាកំពុងតែតោងក្រេឌីតពពុតឲ្យធ្លាក់ចុះតាមអាភិបល្ងងខ្លៅរបស់យើងហ្នឹងហ្មងអត់យល់ពី បំណងរបស់ព្រះអង្គផងហ៎តែចម្រើនបញ្ជូននេះលើកទាំងពពុតក៏ធ្វើដែរអាយុវតនៈកុមារសួរថាព្រះអង្គធ្វើប៉ុន្មានដងអាហ្នឹង ហើយធ្វើចំពោះនរណាខ្លះបងធ្វើចំពោះថាអាយុវឌ្ឍនៈកុមារនេះមានពីវរិយជាមួយយៈនោះតែប៉ុណ្ទៅណាតែចុះអ្នកខ្លះទៀតដែលងាប់ហ្នឹងមិនក៏វំធ្វើអញ្ចឹងទៅបងឃើញហេតុរបស់វាដូចឧទាហរណ៍ដូចព្រះអង្គទៅឃើញនាងពេសការៈធីតាព្រះអង្គដឹងថា3ខែទៀតនាងនឹងងាប់ហើយចឹងមិនមិនទៅសោតចម្រើនបច្ចុប្បន្ននាងនឹងដូចទៅធ្វើជាមួយអាយុវឌ្ឍនៈកុមារទៅព្រះអង្គឃើញហេតុថានាងនេះត្រូវងាប់អត់មានស្អីមក បកាបានអង្គអត់ធ្វើផងទៅដល់និយាយរឿងងាប់ឲ្យនាងនឹងពិចារណាហ្មងឃើញណាយើងទេដែលថាមិនធ្វើអញ្ចឹងមិនបានតែខ្លាចជាទម្លាប់ថ្វាយជាទំនឿធ្វើអញ្ចឹងបានប្រពុតអត់ទេសិក្សាឲ្យច្រើនទៅប្រពុតអត់អញ្ចឹងឯងរឿងអីទោះតែមានហេតុច្បាស់លាស់ណាបងអង្គធ្វើហើយមិនមែនជាប្រពៃនេះទេអត់ទេគឺធ្វើព្រោះឃើញហេតុឃើញហេតុរបស់វាបានព្រះអង្គធ្វើឃើញទេអាយុវឌ្ឍនៈកុមារព្រះអង្គឃើញហេតុថារឿងហេតុហ្នឹងមកពីចងពីមួយយៈ អញ្ចឹងធ្វើយ៉ាងណាឲ្យយៈនឹងជ្រះថ្លានឹងពុទ្ធសាសនាទៅយៈនឹងកាន់សិលទៅយៈនឹងឡើងសម្រាប់អាយុវឌ្ឍនកុមារអញ្ចឹងបានព្រះអង្គធ្វើអញ្ចឹងឃើញដល់ហើយក៏អត់មានសម្រាប់គ្នាមែនប៉ុន្តែអ្នកខ្លះអាយុខ្លីដោយសារកម្មរបស់ខ្លួនឯងវាមានពៀណានឹងដូចដូចនាងអឺបេសការៈធីតាអញ្ចឹងព្រះអង្គដឹងថា3ខែទៀតនាងស្លាប់ព្រះអង្គទៅលើកទី1ទៅដល់និយាយពីរឿងស្លាប់នឹងមរណានុសតិឲ្យនាងពិចារណាហ្មងដើម្បីឲ្យនាង មានការពិចារណាពីអាយុជីវិតហ្នឹងថ្ងៃនាងត្រូវស្លាប់ព្រះអង្គទៅទៀតអត់ទៅធ្វើម្ដោះគ្រោះទេព្រះអង្គដឹងថានាងហ្នឹងងាប់ថ្ងៃហ្នឹងឯងប៉ុន្តែមុននឹងស្លាប់ឲ្យស្លាប់ចុះប៉ុន្តែឲ្យរស់គុណធម៌ក្នុងចិត្តព្រះអង្គទៅសម្ដែងធម៌រហូតនាងសម្រេចជាសោតាបណ្ឌបុគ្គលស៊ីលបន្តិចនាងស្លាប់មែនមិនក៏ព្រះអង្គមិនសោតឲ្យចម្រើនអាយុទៀតទៅថាអត់ទេ expire ហើយជីវិតហ្នឹងអត់មានទេហួស delay ត្រឹមថ្ងៃហ្នឹងផុតកំណត់វាត្រឹមថ្ងៃហ្នឹងអត់ទៅតឲ្យអត់កើតទេ ចឹងបើថាយើងធ្វើអីហេពពុតក៏ធ្វើចឹងដែរថាកំពុងតែតោង credit ពពុតរបស់យើងនឹងឲ្យអន់ហើយតាមភាពល្ងងរបស់យើងនឹងហើយវាអត់មានទៅលើកតម្កើងពពុតស្អីទេអត់ទេហ្នឹងហើយក្នុងរឿងមួយចឹងបាន ពពុតបង្រៀនមនុស្សឲ្យកើតបញ្ញាហ្នឹងឲ្យកើតបញ្ញាគិតអ្ហ្មិចបានរូបមន្តមួយមនុស្សយកទៅដោះស្រាយក្នុងគ្រួសារដូចគ្នាវាអត់បាន មនុស្សត្រូវការបញ្ញាត្រូវការ flexibility ភាពភាព ចេះបត់បែនទៅតាមអារឿងដែលវាកើតឡើងហ្នឹងម៉ាយរកហ្វមតែមួយយកទៅធ្វើឲ្យវាជោគជ័យទេអត់ទេនឹងអត់អត់ទេអត់អាចដាច់ខាតហ្មងដូចរឿងរតនៈសោតហ្នឹងអញ្ចឹងឃើញទេវាមានរឿងច្បាស់លាស់ណាស់បានព្រះអង្គធ្វើអរឿងគរិមនុនយើងបានតែរឿងហ្នឹងមួយតែរឿងហ្នឹងមួយឲ្យតែមនុស្សឈឺសោកគរិមនុនតែតែមនុស្សឈឺសោកគរិមនុន ហើយសូនងាយជូនគោយូយូ10មកឃើញជាមួយចឹងទៅអូអស្ចារ្យតែ9ងាប់បាត់ហើយអត់ឃើញវាមានរឿងគិរីមនុនហ្នឹងឯណាគិរីមនុនវាមានហេតុច្បាស់ណាស់គិរីមនុនលោកអាពាតលោកកើតពីកម្មហើយនឹងកើតពីចិត្តហើយដល់ពេលព្រះអង្គឲ្យសញ្ញា10យកទៅពិចារណាលោកកើតសេចក្តីជ្រះថ្លាលះអាល័យក្នុងបញ្ញខណ្ឌហ្នឹងទៅលោកក៏សះស្បើយពីជំងឺហ្នឹងទៅហើយយើងយកឥឡូវយកទៅសោតអត់ស្ដាប់បានផងណា ព្រះអង្គឃើញហេតុថាឈឺនឹងឈឺដោយសារអីទៀតបានព្រះអង្គឲ្យយកអានឹងយកទៅទៅនិយាយលោកស្ដាប់ហ្នឹងណាដឹងដឹងថាជំងឺលោកកើតពីអីទៀតវាខ្វះហាផ្លូវចិត្តរបស់លោកអញ្ចឹងលោកទូជា depression ខ្លាំងអញ្ចឹងឲ្យយកគរិមនន្តសោតហ្នឹងឲ្យព្រះអនន្តហ្នឹងយកយកទៅសំដែងឲ្យស្ដាប់គឺថាសោតអញ្ចឹងมันកើតទៅទៀតថាទៅសំដែងឲ្យស្ដាប់ទៅរៀបរាប់ឲ្យស្ដាប់សញ្ញា10លោកស្ដាប់ឡើងយល់យល់ច្បាស់ ក្រោកក្រេះលែងអាល័យចំពោះអារឿងភាពភ័យខ្លាចអីទាំងអស់នឹងទៀតអប៉ុន្តែព្រះអង្គទៅជួបអ្នកជំងឺផ្សេងបើសិនអានឹងសូទៅវិជាអញ្ចឹងមែននោះណាព្រះអង្គជួបអ្នកជំងឺផ្សេងមិនក៏ព្រះអង្គមិនធ្វើអញ្ចឹងទៀតយើងរៀនឲ្យច្រើនតិចទៀតរៀនច្រើនទៀតកុំអាងយើងមកឆ្លោះគ្នាអាងតែពុទ្ធធ្លាក់ធ្វើអញ្ចឹងអញធ្វើអញ្ចឹងដែរនោះណាមើលផងយើងស្អី ណាតែយើងមិនយល់ទេយើងយើងធ្វើឲ្យឲ្យភាពជាបណ្ឌិតមហាបណ្ឌិតជាអគ្គបុគ្គលរបស់ពុទ្ធនឹងអន់តាមអាភាពល្ងងរបស់យើងនឹងហ្មងប៉ុន្តែយើងយើងថាយើង លើកទេ យើងលើកពុទ្ធទេប៉ុន្តែទៅនិយាយហេតុផលប្រាប់គេចុះបរតនសោតបកែគេដាក់ចឹងមកណាមិនក៏មិនទៅជួយទៅណាហើយអាត្មាដែរសោតម៉ាត់ទេតាំងពីហ្នឹងមកអត់ អត់ហ្មងរតនសូត្រតាំងពីកូវីដកើតមកអត់សូត្រមួយម៉ាត់អត់សូត្រមកដឹងថារោគនេះមិនមែនរឿងអញ្ចឹងមកខ្លួនឯងអត់សូត្រមួយម៉ាត់អត់ទាំងការពារខ្លួនឯងសូត្រស្អីក៏អាត្មាមិនទៅសូត្រព្រោះដឹង ប្រភពវាច្បាស់អានេះមិនមែនជារឿងអមនុស្សរឿង virus ជារោគកើតពីឧតុអញ្ចឹងវាអត់មានតិចណាមកស្ដាប់អញនិយាយស្ដាប់វាបានត្រូវតែពាក់ម៉ាស់ការពារខ្លួនលាងដៃស្អាតបើហ្នឹងមុនការពារតែបានអត់មានទេ នឹងពពុទ្ធឃើញហេតុបានព្រះអង្គសំដែងមួយមួយហើយដែលឃើញព្រះអង្គធ្វើពីរដងយើងមកធ្វើរាប់លានដងប៉ិនរឿងទាំងអស់ដែលយើងលើកមកអាងហ្នឹងដែលឃើញពពុទ្ធធ្វើពីរដងអត់ទេអីបានធ្វើតែម្ដងថាហេតុហ្នឹងវាកើតតែម្ដងហ្នឹងហេតុអញ្ចឹងវាកើតតែម្ដងហ្នឹងដល់រឿងផ្សេងវាកើតពីហេតុផ្សេង អញ្ចឹងយើងមិនត្រូវដាក់រឿងផ្សេងយើងមិនត្រូវដោះស្រាយបញ្ហាហ្នឹងដោយវិធីផ្សេងណាទីហោដូចជាព្រះអង្គទៅជួបអឺពុតិកតតេសធិរៈហ្នឹងលោកអាពាតដែរអាពាតងើបអត់រួចតាមអត្តកថាលោកសម្ដែងថាពួងបែកអាសាច់លោកពីក្រៅហ្នឹងរហូតដល់ដល់អាសាច់ក្នុងឆ្អឹងបែកឆ្អឹងទៀតពិខុដតីរត់ចោលអស់ដល់រត់ចោលអស់ ព្រះអង្គក៏និមន្តទៅមើលខ្លួនឯងឥឡូវយើងមើលមើលទៅដល់ឃើញលោកអលួយពេញខ្លួនចឹងបើមានមុនពិសេសសូត្រឲ្យជាមែនពេលនោះណាព្រះអង្គសូត្រហើយព្រះអង្គមិនអនុញ្ញាតឲ្យមនុស្សស្លាប់ទេបតិករុណាណាស់ក៏ប៉ុន្តែព្រះអង្គឃើញថាអឺភិក្ខុនេះលោកមានកម្មរបស់លោកធ្លាប់បៀតបៀនបាណាសัตว์បានជាមានជំងឺបែបហ្នឹងកម្មលោកហើយត្រូវអស់ជីវិតពេលហ្នឹងលោកព្រះអង្គឃើញអញ្ចឹង ឃើញទេព្រះអង្គអត់មានធ្វើអីទេគ្រាន់តែធ្វើម៉េចឲ្យលោកបានស្រួលខ្លួនបន្តិចព្រះអង្គទៅយកជីវរអីហ្នឹងយកទៅបោកយកទៅអីខ្លួនឯងទៀតណាពួកគេរត់ចោលអស់វាស្អុយពេកហ៎អណន្តឃើញអញ្ចឹងក៏រត់ទៅព្រះអង្គហើយកុំកុំធ្វើអីទុកឲ្យខ្ញុំព្រះអង្គវិញណាព្រះអង្គក៏អនុញ្ញាតឲ្យអណន្តធ្វើអណន្តយកទៅបោកបោករូបជាប់ខ្ទុះជាប់ឈាមនឹងដាំទឹកក្តៅយកមកស្ងោអាជីវរនឹងទៀតណាហើយចលក់ កណាត់យកមកផ្ដិតផ្ដិតខ្លួនលោកជូតឲ្យវាស្ងួតខ្ទុះហ្នឹងហើយបានស្រួលខ្លួនតិចមកព្រះបរមគ្រូព្រះអង្គពិខុនោះលោកសឹងលើ ក្រេហើយព្រះអង្គឈោណាលោកព្រះអង្គឈោនៅម្ដីនោះនៅនឹងក្បែរក្បាលតនេកលោកនឹងក៏ពយលពីរាងកាយនឹងដែលព្រះសង្ឃលោកយកមកស្វាត់ជារាល់ថ្ងៃហៅថាបាំងស្គោលនឹង ថាអចិរੰងវតយ៉ាងកាយោបថវឹងអតិសេសតិឈុតធោអពេតវិញ្ញាណោនិរដ្ឋังវកលឹងកិរੰងកាយនេះមិននៅយូរប៉ុន្មានឡើយតែមានវិញ្ញាណប្រះទៅហើយ ជាកាយគឺគេបោះបង់ចោលក៏នឹងដេកសង្កត់នៅលើផែនដីដូចជាអង្កត់អស់ចឹងសំដែងនេះគឺដើម្បីឲ្យលោកដាច់អាល័យជាមួយនឹងរាងកាយនោះព្រោះលោកវាព្រួយបារម្ភណាស់រាងកាយអញនឹងវាខ្ទេចខ្ទីអស់ហើយ អញ្ចឹងលោកឃើញរាងកាយវាជារបស់សោះសូនឥឡូវវាខ្ទេចខ្ទីអស់ហើយជួសជុលមិនបានអញ្ចឹងលែងខ្វល់ជាមួយរាងកាយនឹងបដោតទៅលើធម៌ដែលពុទ្ធសម្ដែងព្រះអង្គប្រកាសសច្ចធម៌ពេលនោះក៏សម្រេចជាព្រះរហន្តទៅណាបានជាព្រះរហន្តទៅលោកក៏អស់បជនអស់បជនទៅបរិណពានទៅចប់ទុកក្នុងសង្សារវត្តរបស់លោកហ្នឹងឃើញទេហ្នឹងហើយរឿងរឿងតដែលនឹងលើកមកចុះមិនថាមិនអោយលើកទេប៉ុន្តែសួរថាតើ ព្រះអង្គធ្វើនោះវាមានហេតុអីហើយចុះយើងរងថ្ងៃនោះវាមានហេតុអីមិនក៏មើលហេតុហ្នឹងហើយដូចជំងឺអញ្ចឹងណាយើងឃើញថាឲ្យតែគេឈឺគេលេបថ្នាំហ្នឹងកាលមុនប៉ុន្តែបើឈឺរោគផ្សេងទៅលេបថ្នាំនោះដែរដាក់ប្រកាច់ហ្នឹងហើយអញ្ចឹងបានមិនជាអីទេដូចមកលើកនឹងនិយាយវាច្រើនបន្តិចរឿងហ្នឹងថាពួកគាត់ដែលថាលើកពពុតមកអាងហ្នឹងមិនមែនមិនមែនគាត់មានគំនិតអាក្រក់ទេ វាគ្រាន់កំណត់គាត់ដូចខ្លាឃុំស្រឡាញ់ម្ចាស់អញ្ចឹងចង់លើកពពុតខ្លាំងណាស់ប៉ុន្តែលើកទៅត្រូវឈាមចំោះពពុតអញ្ចឹងធ្វើឲ្យអ្នកវិទ្យាសាស្ត្រធ្វើឲ្យអ្នកគេសិក្សាខ្ពស់ធ្វើឲ្យអ្នកដែលគេចេះវិភាគហ្នឹងថាអ្នកសាសនាសិនអ្នកជឿងឹតងុលឃើញទេបានលទ្ធផលមកវិញអញ្ចឹងប៉ុន្តែមើលដំណើររបស់ពពុតមើលរឿងអីដែលពពុតធ្វើដោយងឹតងុលមួយអត់មានណាមានហេតុទៅព្រះអង្គហើយហេតុហ្នឹងធ្វើកិច្ចការហ្នឹងត្រូវតាមហេតុហ្នឹងទៀត ណាអត់មានខុសប្រពន្ធក្បាលចៃអត់មានទេនឹងចឹងប៉ណ្ណឹងបងអឺនិយាយច្រើនទៅក៏គាត់មិនយល់គាត់មិនស្ដាប់ទេរឿងដូចថ្មនិយាយហ្នឹងហើយម្យ៉ាងទៀតដូចថាលោកគាត់ថាពុទ្ធក៏ទៅរំដោះគ្រោះមិនមែនទេមិនមែនរឿងរំដោះគ្រោះជាអីរបស់យើងហ្នឹងទេអត់ទេយើងឥឡូវតែរំដោះគ្រោះបាយដាក់តែយាយតាដាក់តែមនុស្សហ្នឹងអនន្តអត់មានទៅបាយដាក់មនុស្សទេណាអត់មានទេ មានទេទៅដោះស្រាយមួយពួកអមនុស្សទេអនន្តទៅដោះស្រាយមួយពួកអមនុស្សហើយជាពាក្យសម្ដីដែលអមនុស្សស្ដាប់បានអញ្ចឹងណាហើយសួរថាយើងឥឡូវពីណាមានចំណេញទៅចរចាមួយខ្មោចបានឥឡូវនេះនឹងអស់គ្នានឹងមានពីណា មានចំណេញទៅចរចាជាមួយអមនុស្សបានហ្នឹងហើយពពុទ្ធព្រះអង្គទ្រង់ឃើញពួកអមនុស្សដោយឈានព្រះអង្គមានឈានព្រះអង្គមើលឃើញ មានទឹកបច្ចៈខកព្រះអង្គមើលឃើញថាវាមានអមនុស្សនឹងវាបៀតបៀន ណាហើយជារឿងពិសេសដែលលោកអាចចរចាជាមួយអមនុស្សបានហើយលោកសួរទៅពីណាអ្នកចរចាមួយអមនុស្សបានវាអត់ហ្នឹងហើយសួរថាប្រសងសាច់ទឹកបាច់ផ្កាទៅបរិស័ទតើត្រូវទេហ្នឹងយើងក៏លេចមើលតែទឹកថែមួយយើងឃើញថាវាមិនត្រូវបាត់ហើយមកមិនចង់កាត់តាមវិន័យវាខុសមិនទេវិលទៅរកទឹកថែមួយមើលតើយើងយល់ថាម៉េច យើងបាចឲ្យបរិស័ទហ្នឹងយល់ថាម៉េចយល់ថាយើងអ្នកទៅកំចាត់ចម្រៃឲ្យបរិស័ទចឹងអាទឹកនឹងជារបស់ខ្លាំងបកែចឹងអាទឹកនឹងទៅលាងជំរះចង្រៃចឹងណាដែលទឹកអនន្តដាក់ក្នុងបាតទៅនឹង ដោយឈានរបស់ពុទ្ធទេដែលវាទៅលើអាកាសជាតកណាវត្តវិលទៅលើអាកាសคล้ายជាភ្លៀងនឹងដើម្បីអូសសាកសពធ្លាក់ទៅសមុទ្រអស់អានឹងដោយអំណាចរិទ្ធតាណាមិនមុននឹងបកែទេអត់ទេដោយអំណាចរិទ្ធពុទ្ធទេអាហ្នឹងហ៎ ពីវិស័យឈានដែរហ្នឹងអញ្ចឹងអញ្ចឹងទឹកហ្នឹងវាមានព្រំដែនរបស់ វាទៀតទឹកក្នុងបាតរបស់របស់អាណនហ្នឹងដើម្បីអីសាច់ទៅវាคล้ายជាភ្លៀងវាคล้ายជាភ្លៀងអូសាកសពហ្នឹងទៅហ្នឹងការងាររបស់ទឹកហ្នឹងដែលទៅដល់អំណាចឈានប៉ុណ្ណាមានទឹកហ្នឹងទៅអស់ចង្រៃស្អីវាហ្នឹងតែវាលៀងជំរះទៅវាអស់រោគអស់អីវាក្នុងទៅព្រោះរោគវានៅពេញផែនដីហ្នឹង អើបើមិនមែនមានណាសូទៅវាខ្លាយជាភ្លៀងអញ្ចឹងអាទឹកនឹងហោះទៅលើដូចទឹកព្រះអនន្តអាថ្មលែងខត់មកឥឡូវអឡោះទៅណា ទឹកនៅហ្នឹង វាមានទៅណាវាមាន ដូចចង់ណាមកចង់និយាយតែបើចង់ធ្វើដូចព្រះធ្វើឲ្យដូចអញ្ចឹងទៅឲ្យគេមើលមកអូវាអស្ចារ្យមែនលោកដាក់ទឹកមកបាត់លោះលោះលោះលោ ទឹកឡើងទៅលើធ្លាក់ភ្លៀងមកអូសសាកសពអូសរោគអូសចង្រៃទៅមែនយើងធ្វើវាអត់កើតវាមិនមែនវិស័យរបស់យើងណាហ្នឹងហើយ ហើយនោះវិស័យរបស់ព្រះអរិយៈហើយយើងជាឲ្យយកទៅធ្វើតាមវាអត់ត្រូវអញ្ចឹងហើយបើមានជំនឿថា ទឹកដែលរលាស់ហ្នឹងទឹកមិនបាច់ទឹកមុនយើងរលាស់ហ្នឹងទឹករលាស់របស់អណន្តរលាស់ហ្នឹងបើយើងនៅតែយល់ថារោគទឹកហ្នឹងវាទៅកំចាត់រោគនោះយល់ខុសទៀតអាត្មានិយាយច្បាស់ហើយថាតើទឹកមានអំណាចអីទឹកដែលអណន្តរលាស់ទៅលើកំពែងអញ្ចឹងហ្នឹងថាទឹកហ្នឹង គ្រាន់តែជាហេតុទេក៏ប៉ុន្តែដោយអំណាចរិទ្ធរបស់ពុទ្ធនោះវាคล้ายទៅជាភ្លៀងមកដល់คล้ายជាភ្លៀងភ្លៀងនឹងដល់ភ្លៀងវាវាលៀងជំរះវាអត់មានទៅធ្វើឲ្យវេរោគនឹងងាប់ស្អីទេវាគ្រាន់តែលៀងជំរះអូសសម្អាត clean មេរោគនឹងចុះទៅសមុទ្រអត់តែប៉ុន្តែសួរឥឡូវយើងសូត្រមិនឲ្យបានទឹកអញ្ចឹងយើងមានឈាននេះណាហើយទូបីឈានហ្នឹងក៏ត្រឹមបានតែប៉ុណ្ណឹងមានបានប៉ុណ្ណឹងមានទៅធ្វើអីកើតលើសពីនឹងទៀត កម្រិតរបស់វាមានតែប៉ុណ្ណឹងទឹកដែលព្រះអនន្តរឡោះហ្នឹងមានតែប៉ុណ្ណឹងហើយបើសិននេះវាអត់ខ្លាយជាភ្លៀងអូសាកសពទេអត់មានប្រយោជន៍ដូចគ្នាទឹកហ្នឹងអត់មានប្រយោជន៍ដូចគ្នាហើយរឿងអមនុស្សរត់ផាត់ផាយទៅនោះដោយវាស្ដាប់វាស្ដាប់ទៅវាខ្មាស់ថាគេគ្រប់គ្នាគេនាំគ្នានមស្ការបរតនត្រ័យណាអញ្ចឹងបានប្រសូតចុងប្រសូតហ្នឹងសូមពួកទេវតាអមនុស្សទាំងអស់ហ្នឹងមក គោរពបូជាពុទ្ធពធប្រសង្ឃដែលមនុស្សទាំងឡាយតែងបូជាទាំងអស់គ្នានេះគេនាំគ្នាគោរពពុទ្ធពធប្រសង្ឃគេធ្វើសេចក្តីល្អឯងមកបៀតបៀនមនុស្សវាស្ដាប់ទៅវាខ្មាស់វាអៀនអញ្ចឹងវារត់បាត់អស់ទៅហ៎មានពីរនៃសំខាន់ប៉ុណ្ណឹងទេរឿងរតនសូត្រហ្នឹងប៉ុន្តែតែយើងមានហេតុអីធ្វើឲ្យចេញអញ្ចឹងឥឡូវនេះធ្វើឲ្យអត់ចេញអញ្ចឹងទី1ទឹកដែលអឡោះទៅមិនអាចខ្លាយជាភ្លៀងទី2ភាសាដែលនិយាយទៅអមនុស្សវាស្ដាប់អត់បានយើងក៏មិនយល់ទៅទៀតទៅចរចាហ្មិច ហ្នឹងហើយដល់យើងចេះធ្វើថាពពុទ្ធក៏ធ្វើអញ្ចឹងមិននាំគ្នាបង្អាប់ពពុទ្ធទេអីណាពពុទ្ធនឹងដូចធ្វើលងងឹតងុលដែរអត់ទេព្រះអង្គមានហេតុទៅធ្វើ